ខ្ញុំខ្ញុំប្រធានបទទី1ខ្ញុំនិយាយរឿងអាសនលធ្លាក់ទម្រង់លេងទី2ខ្ញុំនិយាយរឿង Rafnick ឈ្នះទាំងលំបាកអានឹងចូលទៅសំណួររបស់ David Chong ហ្នឹងគាត់ថា Rafnick ឈ្នះទាំងលំបាកដោយថាយើងមើលឃើញការលេងជាមួយនឹង Crystal Palace ថ្ងៃអាទិត្យកន្លងទៅថ្មីថ្មីនេះកីឡាករ Rafnick គាត់ព្យាយាមដូរច្រើនដែរដូចជាដូរ Dalot ដាក់ចូលវ៉ាន់ជំនួសវ៉ាន់ពីសាកាបាទហើយខាងលើដូចជាអត់ដូរប្រហែលទេដូរតែ Dalot នឹងមួយទេបាទ ហើយអ្នកចាំទីនៅដដែលអឺហើយខ្សែកាពីឆ្វេងគឺអាលិចតលេសដោយសារតែលុកសក៏លបួសឯងតែលុកសអត់លបួសគឺនៅតែលិចតលេសលេងអញ្ចឹងអញ្ចឹងការដូរតម្រង់លេងខ្ញុំមិនទាន់ឃើញអីប្លែកទេព្រោះតែគាត់ថ្ងៃមុនហ្នឹងលេង433ដែលប្លែកពីលោកអលេកណាសូកជាទៅធ្លាប់ប្រើ4231ណាបាទតែថ្ងៃក្រោយគេលោកគាត់ដូររ៉ាប់ទេទៅរ៉ាប់ទេមកតម្រង់ប្រព័ន្ធលេងហ្នឹងខ្ញុំអត់ដឹងទេព្រោះអាហ្នឹងជា ការគិតផុសគ្រូមួយមួយទេបាទហើយឲ្យគាត់ fix ទៅលើប្រព័ន្ធមួយក៏ប្រហែលជាមិនអាចទេគាត់តែគាត់ត្រូវមានប្រព័ន្ធគោលមួយប្រកបតម្រង់លេងគោលមួយប្រកបដូចជាប្រព័ន្ធ433គ្រូនឹងលេងតែប្រព័ន្ធ433ចម្បងជាងគេអញ្ចឹងទៅបាទអញ្ចឹងណាអញ្ចឹងសួរថាងទីគាត់អត់ព្រមលេងប្រព័ន្ធផ្សេងអាហ្នឹងយើងអត់ដឹងទេគាត់ថាប្រព័ន្ធគោលគាត់ចេញមក433ឃើញគាត់ចាប់ដើមរៀបមុនគេហ្នឹងហើយហើយកីឡាករផ្សេងទៀតដូចយើងឃើញគាត់ដាក់ Rashford ដាក់អឺ សាន់ឆូលេងហើយមានដូ Greenwood លេងបាទហ្នឹងហើយហើយ Rashford Bruno ក៏លេង Van de Beek ក៏បានចូលលេងចូលលេងនៅតង់ទី2តែ Van de Beek ដល់ពេលមក Rangnick នេះក៏ Rangnick អត់ដាក់បានលេងច្រើនទេបាន5 10នាទីណាបាទបាន5 5ដល់10នាទីណាបាទចឹងមកសួរថាតម្រងរបស់ Man U លេងល្អឬមិនល្អប្រែប្រួលឬមិនប្រែប្រួលខ្ញុំខ្ញុំយល់ឃើញថានៅពេលនេះវាអត់ទាន់ឃើញអីប្លែកខ្លាំងទេបាទហើយក៏មិនទាន់ថាយើង យើងយើងដាក់បន្ទុកទៅលើលោករ៉ារ៉េនិកថាដឹកនាំបង្កើតឲ្យព្រោះការមកដល់ទើបតែថ្មីថ្មីដូច្នេះយើងត្រូវរងចាំមើលពេលសិនតែគាត់ថាវាពិបាកឈ្នះតែវាឈ្នះសំខាន់អ្នកគ្រប់គ្រងគាត់មើលទីមួយមើលឈ្នះហើយឈ្នះលេងរបៀបម៉េចអញ្ចឹងទៀតណាមិនចេះឈ្នះឈ្នះណាឈ្នះហេងឈ្នះអីតបចូលហេងឈ្នះបាល់ពេលនាទីអីនឹងតើក៏អត់សុបាយចិត្តទៀតឈ្នះហ្នឹងគឺចង់មានន័យថាឈ្នះឲ្យមានសាច់បាល់លេងឈ្នះគេហ្មង មិនលេងទប់គេរហូតហើយស៊ីគេ1-0ទប់រហូតដល់ឈ្នះអ្នកគ្រប់គ្រងគឺគាត់អត់ចង់បានអញ្ចឹងទៀតខ្ញុំនិយាយខ្លះពិតបាទទាំងគេទាំងយើងអ្នកគ្រប់គ្រងមិនមែនណាអូឥឡូវមេនយូឈ្នះ1-0ហ្នឹងតែម៉ែមើលបាល់ ball possession 30គេ70 40គេ60ឱកាសសុទ្ធ3ដងគេសុទ្ធ11ដង12ដងឧទាហរណ៍អញ្ចឹងអ្នកគ្រប់គ្រងក៏អត់សុបាយចិត្តដែរបាទ អញ្ចឹងអ្វីដែលអ្នកគ្រប់គ្រងសบายចិត្តគឺទម្រង់លេងហ្នឹងគឺថាវាមានប្រៀបលើគេបាទទម្រង់លេងមានប្រៀបលើគេបាទមានប្រៀបទី1គឺមានប្រៀបរបៀបថាសាច់បាល់នឹងជើងយើងច្រើន ball possession នឹងយើងច្រើន ball possession នឹងជើងយើងច្រើន1ទី2 ball possession នឹងជើងយើងច្រើនហើយត្រូវមានឱកាសសុទ្ធទៀតមានឱកាសគម្រាមកំហែងទៅលើដៃគូប្រកួត ទាត់បុតទាត់អីឆ្វេងឆ្វាយច្រើនដងអញ្ចឹងទៅណាមិនមែនតែតែបានលើជើងយើងឲ្យធ្វើអីមិនកើតទេអឺបានលើជើងយើងធ្វើអីកើតហ្នឹងក្រុមជំនួយជាតិកម្ពុជាយើងមិនសមអីលេងមួយម៉ាឡេនេះយើងគ្រប់គ្រងសាច់បាល់បានល្អជាងម៉ាឡេប៉ុន្តែគ្រាន់តែថាការគម្រាមកំហែងបុតយើងគឺនៅ slow នៅយឺតជាងម៉ាឡេបាទនៅមិនមិនមិនច្បាស់ដូចម៉ាឡេណាអាហ្នឹងយើងនិយាយជាក់ស្ដែងអញ្ចឹងបាទ តែគាត់ថាម៉ាឡេស៊ីគេមានកីឡាករដែលចូលសញ្ជាតិច្រើនជាងយើងគេលេងនៅអឺរ៉ុបច្រើនយកគេយកមកហ្នឹងណាបាទអញ្ចឹងយើងពិបាកដែរបាទតែខ្ញុំគិតថាប្រកួតក្រោយក្រោយទៅប្រហែលជាល្អជាងនឹងហើយពាន AF Suzuki Cup នេះគេដាក់ឈុតគេខ្លាំងខ្លាំងមកលេងដែរណាព្រោះពានប្រចាំតំបន់អាស៊ីអាគ្នេយ៍មិនមែនពានលំលំទេបាទមិនមែនពានមិត្តភាពទេមិនមែនការលេងមិត្តភាពទេបាទមិនមែនលេងអុយ23ទេគឺយកឈុតធំហ្មង បាទគេអាចកោះហៅពីណាមកក៏បានដែរឲ្យតែកលាករនឹងចូលសញ្ជាតិបានដូច្នេះកុំបាច់ទៅខ្វល់ខ្វាយរឿងថាគេលេងយកកលាករចូលសញ្ជាតិអីឬមិនអីមិនទេសំខាន់គឺយើងហាត់ខ្លួនឯងឲ្យខ្លាំងណាគឺយើងប្រឹងប្រែងដកខាត់សមត្ថភាពខ្លួនឯងខ្លាំងទៅចង់អ្នកឯងមកពីឋានប្រចាំណាក៏បានដែរបាទស្វាគមន៍បាន តែខ្ញុំចង់និយាយថាបាល់កម្ពុជាយើងលេងមិនសមមិនមែនអនមិនមែនអត់មានសាច់បាល់លេងមានល្អការគ្រប់គ្រងបាល់ ball possession លេងទម្រង់ប្លង់ចាក់ ចាក់ឆ្វេងចាក់ស្ដាំមើលល្អប៉ុន្តែគ្រាន់តែថាដល់មុខបុតឱកាសទាត់ហ្នឹងគឺវាដូចមើលទៅខ្សែវខ្សែវខ្សែវណាហើយក៏ស្រាលតទៅបានចំបុតស្រាលអញ្ចឹងទៅបាទអានេះដែលបែបពិបាកហើយតម្រងលេងដែលបងប្អូនសួរខ្ញុំភ្ជាប់នឹង menu មិញហ្នឹង menu មានសាច់បាល់លេងហើយលេងមួយ crystal លេងក្នុងដីខ្លួនឯងបើមិនសកត់ crystal ដឹងធ្វើមិនហ៎មិនតែការលេងមួយ crystal បងប្អូនមើលមើលមើលពីអឺហៅថា static បាទមានស្ថិតិបាទស្ថិតិលេងមើល crystal ខ្ញុំយើងមើលអស់គ្នាបាទថាស្ថិតិប៉ុណ្ណឹងមិនដែរ ball possession យើងឃើញថាលេងមើល crystal នេះអឺ63អាណា60ទល់ទល់30ចុះបាទអឺ60 70ចុះហ្នឹងហើយអីនេះដូចជាតើជុកជុក បាទហើយសុទ្ធយើងឃើញ menu សុទ្ធចំកោដៅ3ដងហើយបានមួយគ្រាប់បាទហើយ Crystal Palace សុទ្ធចំកោដៅ2ដងប្រយុទ្ធទៅមកទៅមកទេបាទណា menu បាទ menu បាទអញ្ចឹង bow position ច្រើនជាងឯងច្រើនជាង Crystal Palace ការប៉ុនប៉ងបុតក៏ច្រើនជាង Crystal Palace បាទហើយការវាបកទៅ ដោយគ្រោះថ្នាក់គ្រោះថ្នាក់ហ្នឹងក៏ច្រើនជាង Crystal Palace បាទបាល់ជ្រុងក៏ច្រើនជាង បាទអញ្ចឹង ចង់និយាយថានៅក្នុងដីខ្លួនឯងបើសិនជាឲ្យគេគ្រប់គ្រងបាល់សកត់លើយើងអាហ្នឹងអត់មានអីប្រែប្រួលទេបាទតែខ្ញុំឃើញតម្រងលេងរបស់ Ralph Rangnick ដាក់លេងបង្ការថ្ងៃទឹកហ្នឹងគឺគាត់ចង់ស៊ីគាត់ចង់ហើយប៉ុន្តែគាត់គុណភាពកីឡាករទម្លុះខ្សែការពាររបស់ Crystal ពិបាកបាទមើលទៅបាល់អត់ស្រួចលេងបាល់វែងច្រើន Maguire អីហ្នឹងគាត់លេងបាល់វែងបានជើងគាត់គាត់បោះបាល់វែងមកគាត់អត់សូវលេងបាល់ក្រោមបាទខ្ញុំនៅមើលឃើញស្ទើរកន្លែងហ្នឹងអញ្ចឹងអញ្ចឹងវាអត់មានប្លង់ណាលេងដែរដែលបណ្ដាក់គ្នាទៅវូវូមើលរ៉ូណាល់ដូអត់មានឱកាសឲ្យច្រើនផងរ៉ូណាល់ដូបានតិចតួចមែនតើបាទអញ្ចឹងម្ដងឡើងម្ដងចុះវាពិបាកសម្រាប់អ្នកគ្រប់ត្រូលគាត់មិនសូវសុវ័យចិត្តកន្លែងហ្នឹងបាទដូចការ Mike Carrick នៅលេងដូចយើងតម្រងចាក់ជាងហ្នឹងផងបាទខ្ញុំមើលទៅណា លេងដូចអាសនមកវូទៅវូមកវូទៅវូមកតែលេងមួយ Crystal អីតលាក់មិនខ្ញុំមិនដឹងតែគីឡូគ្រូក៏គ្នាឬមួយក៏គាត់ទៅមកដល់ថ្មីគាត់ពង្រាវកីឡាករហ្នឹងយើងចាំមើលទាំងអស់គ្នាសិនសិនអញ្ចឹងទៅបាទកុំតន់វាយតម្លៃរឿងប្រកួតដំបូងមកគាត់ប៉ុន្តែដូចខ្ញុំបាននិយាយអញ្ចឹងគេយកគាត់មកគឺគេយកគាត់ឲ្យមកជួយឯងព្រោះមែនយូពងតាប្របាកមែនយកមកឲ្យប្របាកទៀតទេគឺយកមកជួយធ្វើម៉េចជួយឲ្យល្អជាងនឹងជួយធ្វើម៉េចឲ្យល្អជាងមុនជាងគ្រូមុនមុន បាទមិនយកមកមកទប់មកទប់មកហូមហូមអញ្ចឹងទេណាបាទហើយបើសិនជាលេងដូចប្រកួតប្រកួតមួយគ្រីស្តាល់ទៀតខ្ញុំថាម៉ាត់ក្រោយម៉ាត់ក្រោយទេក៏មើលទៅដូចជាមិនអាចឈ្នះគេបានដែរបាទបើថាលេងបន្តដូចមួយគ្រីស្តាល់ដូចការយប់មួយគ្រីស្តាល់ប៉ាឡេសនោះទៀតលេងម៉ាត់ក្រោយក្រោយគឺពិបាកឈ្នះគេណាបាទហើយដូចយប់ស្អែកនេះលេងមួយនឹងយ៉ាងបយក្នុងឆាំពីលីកវគ្គចុងក្រោយនៅក្នុងពូលបាទហើយប្រកួតក៏មួយទៀតប៉ះណាវិចសប៉ះម៉ាត់សូសូលណា ប៉ះ Norwich ហើយប៉ះ Brentford ប៉ះ Brentford ប៉ះ Brighton ប៉ះ Brighton ប៉ះ Newcastle ប៉ះ Newcastle ប៉ះ Burnley មួយរយៈនេះគឺ Man U ជួបស្រាលស្រាលលោក Rafranik មកនេះគឺគាត់មកទាំងសបាយប្រមាត់ចង់10ប្រកួតហ្នឹងគឺថាគាត់ប៉ះសិតតែគីឡូល្មមល្មមអាចស៊ីហ្មងនៅប៉ះ Burnley ហើយប៉ះ Wolver Wolver Aston អឺ Aston ប៉ះ2ដងប៉ះនៅ EPL 1នៅក្នុង FA Cup 1 Aston ហើយ West Ham West Ham លើយើងធ្ងន់បន្តិច ប៉ះទៅស្រាវស្រាវមែនទេទៅដល់ខែមិនិលបានប៉ះគីឡូធ្ងន់វិញដូចមែនសិធីស្ពឺលីភូលជាប់គ្នា3ប្រកួតបដ ாய் ខែមិនិលណាបាទខែពីខែហ្នឹងទៅនេះប៉ះទៅគីឡូស្រាវបងប្អូនបាទគីឡូមិនថាស្រាវទេក៏ប្រៀបធៀបទៅស្រាវជាងមែនយូតែមិនស្រាវខ្លាំងទេនិយាយស្រាវស្រាវចាញ់ឲ្យក្រុមស្រាវហ្នឹងគេមើងងាយគេគេផាងាប់ទៀតបាទគាត់ថាប៉ះមើលទៅគឺគីឡូណាអាចមែនយូស៊ីបានតែអត់ស៊ីបានចប់ណាបាទជាង10ប្រកួតនេះ បាទជាង10ប្រកួតដែល Ravani ដឹកនាំប៉ះទៅដល់គីឡូមធ្យមមធ្យមបាទអញ្ចឹងប៉ះ Crystal ហើយយប់ថ្ងៃគៀងយប់ថ្ងៃស្អែកហ្នឹងប៉ះយ៉ាងបយ Norwich Brentford Brighton Newcastle ទៅបាតារាណា Burnley Wolverhampton គ្រាន់តិច Aston Aston លើក៏គ្រាន់តិច West Ham ក៏គ្រាន់តិចដែរតែចាត់ទុកថា Man U អាចស៊ីបានណា Man U អាចស៊ីបាន Southampton Leeds Watford អូខែពីខែនេះទៅរហូតដល់ខែ3 បានចូលមកប៉ះ Man City Spurs Liverpool បីប្រកួតចុងក្រោយនឹងខ្លាំងបណ្ដោយបីប្រកួតខែ3ទៅខ្លាំងខ្លាំងប៉ះខ្លាំងខ្លាំងហើយ Leicester ចូលខែ4ប៉ះ Leicester Everton ទៀតហើយបាទបាទអញ្ចឹងខ្ញុំខ្ញុំមើលទៅគឺជាឱកាសដែល Rangnick គួរតែអាចកែខៃស្ថានភាពរបស់ Arsenal ហើយបើសិនគាត់ឈ្នះទាំងអស់នៅក្នុងការប្រកួតនៅសល់បន្ទាប់ពី Crystal នឹងហើយជាក់ច្បាស់គាត់ប្រហែលជាអាចនឹងនាំ Man U ចូល top 4បាន កុំឲ្យអែរើចាញ់ឈ្នះទាំងអស់ហ្មងដល់ top 4នឹងចូលបានវិញបាទ top 4ដឹងតែចូលបានវិញហើយបាទឲ្យឈ្នះទាំងអស់វាមិនដែលក្រុមខាងលើ Man City Chelsea អីអត់អត់អត់ចាញ់ទេបាទអញ្ចឹងសំខាន់គឺយើងចាញ់អត់យើងឈ្នះរហូតបាទអាចឡើងចូលក្នុង top 4វិញបានបាទអញ្ចឹងប្រកួតនេះគឺប្រកួតដែល Man U តេសលោករ៉ារ៉ានិកហើយក៏វិញ្ញាសាដែលរ៉ារ៉ានិកមកប្រឡងនេះ គឺជាភាសាស្រួលបាទភាសាស្រួលទេมันខ្លាំងពេកទេភាសាមិនសូវពិបាកទេតែគ្រាន់តែថានៅបាល់អង់គ្លេសយើងដឹងហើយមិនមែនដូចបាល់នៅអាល្លឺម៉ង់បាល់អីទេណាប្រយ័ត្នប្រយែងបាល់អង់គ្លេសបាល់ស្វិតស្វាញណាស់បាទខ្ញុំខ្ញុំនិយាយថាក្រុមហ្នឹងគឺក្រុមអាចស៊ីបានតែយើងនេះគ្រាន់តែជាសម្ដីចេញពីមាត់ខ្ញុំឯងការពិតជាក់ស្ដែងនៅមិនទាន់ឃើញទេបាទគ្រាន់តែថាយើងវិភាគទៅយើងមើលឃើញថាអើបើមិនស៊ីក្រុមអស់ហ្នឹងទៀតតើមែនយូទៅស៊ីក្រុមណាតែចាំចាំទៅស៊ីមែនសិធីចាំស៊ីលីវើពូលហ៎ ចាំស៊ី Chelsea ហីណាចឹងក្រុមដែលឈ្នះក្រុមដែលអាចលើក ពាន ក្រុមដែលអាចចូល top 4បាន គឺឈ្នះ លើក្រុមដែលគួរតែឈ្នះឈ្នះលើក្រុមដែលគួរតែឈ្នះទើបអាចនឹងប្រជែងពានបានហើយបើប៉ះក្រុមខ្សោយខ្សោយស្មើចាញ់ទៅប៉ះក្រុមខ្លាំងស្មើចាញ់មានតែអីទៅរួចបាទអត់រួចទេបាទអញ្ចឹង 10ជាងប្រកួតនេះលោករ៉ានិកគឺមានពេលគ្រប់គ្រាន់បាទនៅក្នុងការតេស្តមើលកីឡាករគាត់ពងតេស្តលើកីឡាករគេក៏តេស្តគាត់ដែរបាទគេគេតេស្តមើលគាត់ដែរបាទហើយដូចបាននិយាយអញ្ចឹងរ៉ារ៉ានិកគាត់មិនមែនគាត់ចង់មកធ្វើ គ្រូបង្វឹកទេរាល់ថ្ងៃនេះគឺគាត់ចង់ធ្វើជាគ្រូធ្វើជាអឺ consultant បាទអ្នកពិគ្រោះយោបល់បាទពួកអីតាម ដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងរឿងគ្រូការងារច្រើនគាត់មិនគ្រូគាត់នៅ menu គេហៅ manager ណាគេហៅ manager អ្នកគ្រប់គ្រងនៅ menu អ្នក manager ហើយមាន first team coach បាទ first team coach ដែលកាលពីមុនហ្នឹងគឺ carriage បាទ carriage នៅដឹកនាំហ្នឹងគាត់ first team coach ហើយបាទគាត់ក្រុមសកជាហ្នឹង first team coach ដល់ពេលសកជាចេញគេដាក់គាត់ manager ដែរតែ manager បដោះសន់អ្នកគ្រប់គ្រងបដោះសន់ តែក្នុងក្រុម Man U manager គឺជាអ្នកមានសិទ្ធិរៀបចំកីឡាកររៀបប្រព័ន្ធរៀបអីជាគ្រូធំ first team coach គាត់គ្រាន់តែថាស្ដាប់តាម manager ហ្នឹងហ่าហើយនាំសិស្សប្រហាត់ក្បួននេះហ្នឹងហើយអញ្ចឹងដល់ពេលលេង first team coach ហ្នឹងក៏គាត់ មាន សិទ្ធិនៅក្នុងការស្រែកបញ្ជាខ្លះៗដែរណាព្រោះគាត់ប្រហាត់ផ្ទាល់តែអាការហាត់របស់គាត់គឺទទួលបានការណែនាំពី manager ទៅណាមែនយូអញ្ចឹង ហើយលោករដ្ឋនេះក៏គាត់មិនចង់ធ្វើខ្ញុំតាមមើលគាត់មិនចង់ធ្វើជាគ្រូយូរដែរគាត់យកតែ6ខែ នេះហើយខ្ញុំគិតថាប្រមាណប្រកួតជាង10ប្រកួតនេះគឺសាកសមបំផុតសម្រាប់ឲ្យគាត់អាចនាំ Man U ចូលទៅក្នុង top 4វិញបាននាំចូល top 4វិញហើយចាំរកគ្រូថ្មីមកដាក់បន្តទៅដាក់បន្តពីគាត់ទៅហើយគាត់បញ្ចូលមនោគមតាមក្រោយអញ្ចឹងទៅឬមួយក៏គាត់ជាតែដូរគ្រូថ្មីមកគេ manager គេមានសិទ្ធិអីប៉ុន្តែ គាត់ជាទីប្រឹក្សា ខាងលើផ្ដល់យោបល់គ្រូនឹងចប់ពីភារកិច្ចដឹកនាំក៏ត្រូវទៅប្រឹក្សាយោបល់មួយសិស្ស Alex Ferguson ជាមួយនឹងគាត់អញ្ចឹងទៅណាដោះដូរយោបល់គ្នាទៅហើយបានយកយោបល់គាត់មកមកសម្រាប់ខ្លួនឯងបន្តទៀតហ្នឹងគេហៅថាអ្នក consultancy បាទ consultancy role បាទអឺយើងឃើញថា menu នៅតែបន្តស្វែងរកគ្រូបកូលជាក់លាក់ទេបាទមិនទាន់ថាជ្រើសរើសយកអើវាកិច្ចសន្យាតែ6ខែមួយមួយ reference ជាក់ស្ដែង6ខែហើយរ៉ោនេះគាត់ទៅ consultancy ទៅពង្រឹងយោបល់អញ្ចឹងត្រូវរកគ្រូមកអញ្ចឹងគ្រូយើងឃើញមាន Pochettino ដែលមានចចាមរាម Zidane ចចាមរាមហើយ Erik ten Hag របស់អាសាក៏ចចាមរាមណាបាទហើយ Brendan Rodgers របស់ Leicester ជាដើមបាទអញ្ចឹងគ្រូក៏នៅតែ menu រកដែរហើយថ្មីថ្មីនេះចចាមរាមឲ្យដឹងថា menu កំពុងតែប្រជែងជាមួយ Man City ដើម្បីនាំយកលោក Erik ten Hag របស់អាសាយកមកដឹកនាំ ហើយមានសិទ្ធិស្អីដែរបានយករដ្ឋាភិបាលស្អីដែរមានរឿងបញ្ហាគ្រួយដែរអត់ថាអត់ទេមានសិទ្ធិគ្រូអត់មាន បញ្ហាទេលោកប៉េបកាឌីឡាគាត់ល្អហើយប៉ុន្តែប៉េបត្រូវបានមានសិទ្ធិសង្ស័យថា2023ខាងមុខនេះសល់2ឆ្នាំទៀតនេះឥឡូវ2022ស្អែកស្អែកហ្នឹង2023ហ្នឹងគឺប៉េបឈប់ដឹកនាំមានសិទ្ធិទៀតហើយបាច់កិច្ចសន្យាមួយមានសិទ្ធិប៉េបចេញដែរ គេលោកគាត់ចង់ដោះដូរបទពិសោធន៍ទៅដឹកនាំនៅអ៊ីតាលីម្ដងអីចឹងទៅទៅបារាំងទៅអីខ្ញុំមិនដឹងណាតែមេសិទ្ធីគេសង្ស័យចឹងក៏គេរកគ្រូមកសគួរដែរបាទក៏គេតាក់ទងមុន pre contract អីមុននិយាយគ្នាឲ្យមុនចឹងទៅសម្រាប់រករេធិនហាករបស់អាសាក់ហ្នឹងណាបាទបាទនេះរឿងគ្រូអញ្ចឹងកុំបាច់ពឹងពឹងផ្អែកទៅលើលោករ៉ាស់រ៉េនិកឯគាត់មក6ប្រកួតអឺ6 6ខែ6ខែហ្នឹងគឺធ្វើម៉េចជួយ menu ឲ្យរួចផុត ឬក៏ចូល top 4បានអញ្ចឹងដូចរ៉ាស់នេះនិយាយអញ្ចឹងការជួយមេនយូមិនមែនជារឿងងាយស្រួលទេគាត់គាត់មិនអាចជួយមេនយូឲ្យល្អឆ្នាំនឹងយកពៀនបានភ្លាមទេបាទតាមការប្រមើមើលរបស់គាត់គាត់គិតថាតតែ2024អីអញ្ចឹងរយៈពេលនោះ2ឆ្នាំទើបអាចគាត់កែខៃស្ថានភាពក្រុមហើយអាចធ្វើឲ្យក្រុមប្រជែងយកពៀនព្រីមលីកពៀនអីបានបាទមិនមែនយកមកភ្លាមអាចដូរទៅល្អភ្លាម100%ទេណា បងប្អូនមើលណាបាទខ្ញុំតែនិយាយហើយនិយាយទៀតគាត់ថាយើងលើកសរសើររ៉ារ៉ូនិកនេះគឺលើកសរសើររឿងគាត់មានបទពិសោធន៍នៅក្លឹបទូចទូចជួយក្លឹបទូចឲ្យឡើងទៅក្លឹបធំជួយក្លឹបធំឡើងទៅលើកពៀនអាហ្នឹងគាត់មានហើយយើងឃើញគ្រូផ្សេងផ្សេងបដិសេធនៅសំណើរបស់ Man U Eric Ten Hag គាត់ពងដឹកនាំល្អមកលេង Champions League ល្អនៅក្នុងលីកល្អចង់ងាប់ហើយហើយមក Man U កំពុងមានសម្ពាធគាត់មិនមកទេ បាទកុំឃើញតែក្លឹបធំហៅគេមកណាក្លឹបដែលមានសម្ពាធខ្លះគឺគ្រូអត់មកព្រោះគេកំពុងដឹកលំនោះកំពុងខ្លាំងដែរបាទគេមិនមែនអត់ក្លឹបដឹកណាបាទ Pochettino ក៏គេមានក្លឹប PSG គេដឹកដែរបាទហើយមក Man U មានសម្ពាធពិបាកណាពេលហ្នឹងជួនកាលមកភ្លាមបើជួយគេបានមិនអីមិនជួយមិនបានគ្រូនឹងធ្លាក់កប់ទៅបាត់តែទម្លាប់របស់ Ravenik គឺគាត់ចូលចិត្តដឹកនាំជួយបើថាយាជួយអ្នកក្រឲ្យទៅជំនាញនឹងខ្លាំងមកគ្រូជោគជ័យ ព្រោះទីសាគេកូជោគជ័យបាទមកនិយាយនេះវាល្បីជាងកូជោគជ័យបាទ